អូនវិស្វករឯងជួយមើលបន្តិចទៅមើលផ្ទះខ្ញុំដំឡើងភ្លើងឡើងអស់អំពេលទៅហើយ ដាក់ការ៉ាអូខេច្រៀងមិនទាន់ចប់មួយបទហមលោកឌីសង្ទ័ររហូតឃើញញឹមជាជាងភ្លើងមិនមែនវិស្វករទេតែចាំឃើញញឹមអអយីណាបែលច្រៀងការ៉ាអូខេមានបើកម៉ាស៊ីនធរជាទេអត់បើកម៉ាស៊ីនត្រជាក់ទេប្រើតែកង្ហានិយាយទៅខ្លាចលោកឌីសង្ទ័រគ្រាន់តែចង់រំសាយអារម្មណ៍ខ្លះ ដោយជ្រៀងវត្តព្រៀបសវត្តឲ្យតែមកដល់កន្លែងស្រែកដាច់ភ្លើងបានចាំកញ្ញាមគឺបានទេសតើតែថតកាមេរ៉ាហើយវាមិនដែរដាច់ភ្លើងទៅជាតកាមេរ៉ាវិញ បើមែនជើកញ្ញាមក៏មែនដែរធ្វើយ៉ាងមិនសែជ្រុលមកដល់ទៅហើយតកាមេរ៉ាក៏តទៅព្រោះផ្ទះខ្ញុំអត់មានកាមេរ៉ាស្រាប់ផងបាទលោកស្រី ញ់ធ្វើអ្វីធ្វើឲ្យបងឈួនស្នេហ៍ធ្វើអ្វីបើចិនស្រីអោមជន់សន្តានក្បិនសាវ៉ាក្រុមក្រនហើយអញដាច់ភ្លើងបាត់ហើយជាងភ្លើងគ្មានជួយអីបានសោះអូ មានភ្លើងវិញហើយហើយជាងភ្លើងមកពីពេលណាតែញ៉ាំមកជ្វីបឹកភ្លើងអូយឃើញតែខ្ញុំច្រៀងបានបន្តិចដាច់ភ្លើងបាត់ចាំកាញុំចែកកាមេរ៉ាសែន ទៀតហើយដាច់ភ្លើងទៅឆៃកាមេរ៉ាជាងនេះចម្លែកមែនការញឹមឃើញហឺរីឃើញអីទៅគុំក្រអ្នកចិត្តខាងខ្ញុំតាគាត់ជាអ្នកបិទបារ៉ាត់ផ្ទះខ្ញុំ Yes មកពី Luke Ray ជារៀងពី Lopez ទឹកកែ Louis Bet លឹង មែនក៏អីខ្ញុំស្មានថាគេចង់ស្ដាប់ខ្ញុំច្រៀងដែរខំតែស្រែកឲ្យខ្លាំងអញ្ចឹងច្រៀងតិចតិចវិញហើយឡាអូឡាអូ